ឈ្មោះសំអាងអឺថ្វាយអង្គមអីសពគ្រប់មកសុំសួរថាហេតុអ្វីខ្មែរយើង គ្រប់ផ្ទះតែងមានហឹងជំនៀងផ្ទះហើយបើអត់មានតើយ៉ាងម៉េចដែរព្រោះកណាយល់អឺព្រោះកណារស់នៅកូរ៉េអត់ឃើញផ្ទះកូរ៉េមានជំនៀងផ្ទះផងចុងក្រោយវាកើតឡើងពីជំនឿពីមួយចំនួនទៅមួយចំនួនអញ្ចឹងទៅណា អឺចាស់ចាស់ដែលគាត់អាចកើតគេថាច្រំនៅផ្ទះជំនៀងផ្ទះហ្នឹងអាជំនៀងផ្ទះដូចច្រំដូចស្អីហ្នឹងហើយនឹងហឹងដាក់គ្រឿងសក្ការៈអីតិចតួចបន់ហ្នឹងក៏វាអាចមកពីរៀនធัวនឹងដែរតែរៀនទៅវាកម្លាយទៅកម្លាយវាអត់ត្រូវនៅ ក្នុងបសោតខ្លះព្រះអង្គត្រាស់តាថា នៅតាមផ្ទះសិតតែមានពួកទេវតាប៉ុន្តែមិនបាច់យើងដាក់កន្លែងឲ្យវានៅទេវានៅអញ្ចឹងធម្មតារបស់វាអញ្ចឹងហៅតែគេហទេវតាអញ្ចឹងក្នុងអត្ថកថាលោកបញ្យល់ថាបើយើងលើកសសរផ្ទះណាដំបូងហ្នឹងវាពាក់ព័ន្ធនឹងម្ចាស់ផ្ទះហ្នឹងបើម្ចាស់ផ្ទះហ្នឹងមានសមាទិដ្ឋិដូចជាមនុស្សល្អអីចឹងទៅពួកទេវតាសមាទិដ្ឋិមកសង់លំនៅឋាននៅនឹងសសរផ្ទះយើងកពូលសសរដែលដំបូងហ្នឹង លើយើងបើយើងថ្មអាណាចាក់មុនគេ ណាដែលចាត់ទុកថាសសរកដាលហ្នឹងឬសសរឈើអញ្ចឹងអាណាសសរកឡងសសរលើកមុនគេហ្នឹងពួកវាមិនសង់នៅនឹងហើយបើថាម្ចាស់ផ្ទះហ្នឹងមានវិឆាទិដ្ឋិទេ ទេវតាបពួកអាក្រក់ហ្នឹងក៏វាមិននៅក្នុងអញ្ចឹងដែរហើយនៅមិនសូវបានសុខពួកហ្នឹងចិត្តតែបណ្ដាលចិត្តឲ្យក្តៅក្រហាយក្តៅហិងក្តៅវាក៏ក្តៅយើងក៏ក្តៅ ហើយបើថាម្ចាស់ផ្ទះមានសមាទិដ្ឋិពួកសមាទិដ្ឋិមិននៅតិចតិចុំអស់គ្នាអញ្ចឹងទៅអាចរៀនអញ្ចឹងតាមមកគិតទេប្រហែលជាអាចរៀនប្រសូតមួយនឹងអូអញ្ចឹងបើបើសសរផ្ទះនឹងវាមានទេវតាមកនៅអញ្ចឹងយើងធ្វើកន្លែងមួយទទួលទៅធ្វើហឹងធ្វើអីធ្វើច្រំធ្វើអីអញ្ចឹងទៅយើងលឹកអីរាល់ថ្ងៃសិលអីចឹងទៅឲ្យគេសែសាយើងគាត់គិតចឹងណាអាចមកពីអញ្ចឹងប៉ុន្តែពុទ្ធព្រះអង្គ និយាយរោងនោះមិនមែនឲ្យយើងទៅធ្វើចឹងទេគ្រាន់តែនិយាយពីការពិតថាពពួកសត្វហ្នឹងវារស់មិនយើងមិន invite យើងមិនអញ្ជើញក៏វាមកនៅតែអញ្ចឹងវានៅតែអញ្ចឹងធម្មតាអញ្ចឹងពុទ្ធអត់មានបរិញ្ញាឲ្យយើងទៅថ្វាយអង្គមអត់មានបរិញ្ញាឲ្យយើងទៅបូជាអីអញ្ចឹងទៅរៀបហឹងទៅរៀបច្រំទៅរៀបការមងកងម៉ាស្អីទេអត់ទេគណៈនិយាយពីកំណត់សត្វទូទៅខ្លះវារស់អមែកខ្លះវានៅឯណា ខ្លះវានៅចុងស្មៅខ្លះវានៅចុងឈើខ្លះវានៅចុងតសធម្មតាចឹងក៏និយាយតែធម្មតាធម្មតាព្រះអង្គមានបរិញ្ញាឲ្យយើងទៅសុំវល់កវិវេអីអត់ទេហ្នឹងហើយប៉ុន្តែថ្មគិតថាអាចមកពីរៀនហើយរៀនហើយ apply មិនត្រូវវាកើតទៅជាជំនឿផ្ដេសផ្ដាស់ពពុទ្ធអត់មានថាអឺ ពួកទេវតានឹងនាំសេរីសួស្តីមកឲ្យយើងទេប្រពន្ធនិយាយពី អំណាចចិត្តមនុស្សណាអំណាចចិត្តមនុស្សដែលព្រះអង្គលើកកន្លែងហ្នឹងជាអំណាចរបស់ចិត្តមនុស្សមិនមែនអំណាចរបស់ទេវតាស្អីទេអត់ទេអំណាចរបស់ចិត្តមនុស្សព្រះអង្គថាបើម្ចាស់គេហដ្ឋានណាបើម្ចាស់គេហដ្ឋាន មានសមាទិដ្ឋិមានសង្កហធម៌មានធម៌ល្អពពួកទេវតាចិត្តល្អក៏នៅតំណងដែរ រស់នៅក៏សុខដុមរមនាដូចគ្នាតិចតិជុំដូចគ្នាគ្រួសារមិនឆ្លោះមិនតោះមិនតែងគ្នាឃើញទេពពួកទេវតាល្អល្អក៏វានៅ ជាមួយយ៉ាងដែរបើ ម្ចាស់គេថាមានមិច្ឆាទិដ្ឋិមាន ចិត្តក្តៅកាហាយនឹងមានហិង្សាពពួកទេវតាខូចខូចក៏វាមិននៅជាមួយយ៉ាងដែរ មិនអំណាចទេវតាធ្វើឲ្យចិត្តមនុស្សចឹងឯងគឺអំណាចចិត្តមនុស្សធ្វើឲ្យពួកនោះទៅជាយ៉ាងម៉េចពួកនឹងត្រូវថ្វាយអង្គមយើងមិនត្រូវពួកនឹងត្រូវបូជាយើងមិនត្រូវព្រោះយើងជាសាមិយើងជាម្ចាស់ផ្ទះមិនមែនពួកនៅមួយយើងជាម្ចាស់ផ្ទះទេតែយើងអាប់ឡាយវាអត់ត្រូវអត់យល់ពីបំណងដែលព្រះអង្គត្រាស់សម្ដែង អំណាចរបស់ម្ចាស់តាមិនអំណាចរបស់ទេវតានឹងយើងគិតមើលគេមកនៅមួយយើងសោះយើងទៅថ្វាយអង្គមគេទៀតវាមិនត្រូវ យើងជាម្ចាស់ផ្ទះយើងជាម្ចាស់ប្រទេសអ្នកមកត្រូវតែគោរពតាមច្បាប់យើងវាមិនមែនយកគេមកយកមកគោរពមិនវាអត់ត្រូវទេ ពួកទេវតាអត់មានកន្លែងនៅខ្លួនឯងមកសុំយើងនៅសោះហ្នឹងមិនក៏យើងទៅគោរពសត្វលហេមលហាមអញ្ចឹងទៅវិញវាអត់ត្រូវ ចឹងបានអាត្មាធ្វើវត្តនិរតនារាមហើយអត់ឲ្យញាតិញោមធ្វើរោងអ្នកតារោងអ្នកតាំងអីទេណាបើចង់មកនៅមកណាខ្លងទ្វារក៏នៅទៅឯណាក៏នៅទៅអត់មានមកថ្វាយគុំតិចតួតអីជាមួយណៃនេះអត់ចង់នៅនៅចង់នៅទៅគ្មានណែឯងចេញលុយមកជួយទិញដីវត្តអីមរៀលទេអញ្ចឹងមិនឃើញអ្នកតាណាកាច់អាត្មាដល់យើងដឹងណាគូឲ្យអាណិតទេផ្សព្វផ្សាយមេត្តានៅតាណានៅទៅនោះដើមឈើច្រើនណានៅទៅ មិនបាច់ឲ្យគ្នាមកលវលដាក់ជែកដាក់ស្គរអីទៀតមិនបាច់ទេបាច់ទេអត់តាំងពីធ្វើមករហូតដល់ឥឡូវមានទៅកាច់ស្អីអំណាចរបស់យើង ជាម្ចាស់ត្រឹងត្រូវដឹង តែយើង អត់ដឹង អំណាចរបស់យើងយើងគោរពភ្ញៀវយើងគោរពរឿងខាងក្រៅយើងអត់ខ្លាំងទេឥឡូវថ្មចង់បែកមកស្រុកទេសតិចចុះបើខ្មែរមាន ភាពរឹងមាំដោយខ្លួនឯងណា មិនរឹងមាំតែតាហ៊ានទេមិនរឹងមាំតែសេដ្ឋកិច្ចមិនរឹងមាំតែច្បាប់ទេរឹងមាំសតិស្មារតីទៀតទៅខ្មែររឹងមាំរឹងមាំក្នុងនាមខ្លួនឯងជាស្អីទៀតទៅរឹងមាំទុកបៀលពីក្នុងយើងស្អីវាតាមអំណាចចិត្តរបស់យើងមិនមែនប្រទេសរសាមនុស្សទេ មនុស្សរសាប្រទេសមិនមែនផ្ទះកសាងមនុស្សទេ គឺមនុស្សកសាងផ្ទះ មនុស្សនៅតែមានឥទ្ធិពល ជាងអ្វីគ្រប់យ៉ាងតែបើមនុស្សអត់ទាំងចេះស្រឡាញ់ខ្លួនឯងផងអត់ទាំងចេះថែស្អីជាខ្លួនឯងជាស្អីផង ទៅប្រទេសប្រទេសប្រទេសជាតិមិនបានទៅទៅថែរក្សាវប្បធម៌ជាតិមិនបានទៅថែរក្សាអក្សរសាស្ត្រជាតិមិនបានมันបានទេអត្តសញ្ញាណនឹងតិចអលាយហើយណែបើនិយាយពីជំនឿឥឡូវប្រៀបថាខ្មែរមានតែតែអាកណ្ដាលជំនឿនឹកដូនតាធ្វើហឹងធ្វើ អីហ្នឹងអាហ្នឹងខ្មែរប៉ុន្តែលើសួនម៉ាអ្នកនៅធ្វើហឹងអញ្ចឹងបើនិយាយកុំនិយាយរឿងសច្ចធម៌និយាយពីជំនឿដូចគ្នាចុះជំនឿដែលផ្ដេសផ្ដាស់ដូចគ្នាចុះហឹងច្រំរបស់ខ្មែរខ្មែរធ្វើអាហ្នឹងដូនតាខ្មែរធ្វើធ្វើហឹងធ្វើអីកឆាមិស្អីហ្នឹងចាស់ចាស់ធ្វើច្រើនធ្វើហឹងធ្វើអីរំលឹកដូនតាដូចគ្នាហ្នឹងប៉ុន្តែមានខ្មែរដែល ក្នុងជំនឿដូចគ្នាអាត្មាអត់និយាយពីរឿងយល់សច្ចធម៌តែយល់សច្ចធម៌ហឹងកងម៉ាកគ្មានប្រយោជន៍អីទាំងអស់ដូចគ្នាតែដើរផ្លូវត្រូវស្អីក៏វាគ្មានសំខាន់ដែរប៉ិននិយាយពីអំណាចចិត្តរបស់យើងថាតួអំណាចនៃចិត្តរបស់យើង យើងគ្រប់គ្រងរបស់ខ្លួនឯងជាខ្មែរអត់ដល់ថ្ងៃមើលអាត្មាសួរអ្នកស្រឡាញ់ស្រឡាញ់វប្បធម៌ ស្រឡាញ់វាអត់មានស្រឡាញ់វប្បធម៌ស្រឡាញ់នឹងក្នុងន័យជឿទេជឿថាធ្វើអញ្ចឹងទៅបានសុខហើយច្រឡំថាខ្លួនឯងស្រឡាញ់ចែកអត្តនឹងអត់ច្បាស់ផងហ្នឹងតែតែអាត្មានិយាយពីជំនឿផ្ទះផ្ដាគាត់ថាអាត្មាហ្នឹងបៀតបៀនណាវប្បធម៌អីដែលចង់ចេះមើលមើលតែគាត់នឹងស្រឡាញ់វប្បធម៌ហ្នឹងមិនមែនទេបើស្រឡាញ់វប្បធម៌មិនមែនទៅយកវប្បធម៌បរទេសអីយកមកធ្វើចឹងទេ ពិតជា រំលឹកយកណាបោះខ្មែរខ្មែរយកមកធ្វើអាហ្នឹងថាខ្មែរស្រឡាញ់វប្បធម៌ខ្មែរប៉ិនអត់ផងហ្នឹងអត់ទេគេថាបើតាមហុងស៊ុយចិនមីរ៉ូស៊ីមាន ទៅហើយច្រឡំថាគាត់ស្រឡាញ់វប្បធម៌ច្រឡំអត់ទាំងដឹងស្អីបងឃើញទេមើលពេញទីក្រុង ភ្នំពេញមើលមើលមានឡានហែខ្មោចឯណាបោះខ្មែរមានប្រហែលគ្រឿងគេសួរបោះបងប្អូនចិននឹងអស់ហើយឥឡូវតែនិយាយទៅគាត់ថាអានឹងវប្បធម៌វប្បធម៌ណាគេ រស់ខ្មោចខ្មែរមិនពេញរមួយសឹងមានហ្នឹងឥឡូវអំណាចចិត្តខាងក្នុងវាបៀលសកម្មភាពចេញមកខាងក្រៅអញ្ចឹងបើគ្រាន់តែមោទនភាព ថា ខ្លួនឯងជា ខ្មែរម្ចាស់ដែនដីនឹងអត់មានផងហ្នឹងមិនបាច់ស្រែកជនជាតិខ្មែររស់នៅលើ ដី ខ្មែរយើងត្រូវខំថែ ជាតិឲ្យបានរឿងនឹងមិនបាច់ជ្រៀងទេ ជនជាតិខ្មែររស់នៅលើ ដី ខ្មែរយើងក្រខំថែវប្បធម៌បរទេសចេះវិញទៅអាណាចេញមកល្អល្អអញយកមកធ្វើរបស់អញឲ្យអញនឹងវាទៅចលួយដូចគេជនជាតិកមួនអាលេខ្លួនឯងទៅគេអស់អរៀបការឲ្យតកាមួយ បរទេសមិនដែល បានឈ្មោះខ្មែរមួយទេឃើញទេគឺទៅអាខាងក្រាំងស្រូបទាញយកអស់វាអត់ខ្លាំងអញ្ចឹងវាអាលេនឹងវាសំហើយ វាអត់មានអីខ្លាំង វាមានខ្លាំងទេគ្រាន់តែខ្លួនឯងជាស្អីកើតនោះនឹងដើរទៅបរទេសមិនចង់ទាំងហ៊ានប្រាប់គេថាខ្លួនឯងជាខ្មែរផងហ្នឹងទៅដល់បរទេសភ្លាមត្រូវដូរឈ្មោះទៀតណាឃើញទេត្រូវដាក់ឈ្មោះអីឲ្យគេហៅអញហ្នឹងបរទេសគ្រីស្ទិនអាលិចសង់ដឺអញ្ចឹងទៅឃើញទេគ្មាននឹងមានមោទនភាព បៀលខ្លួនឯងឲ្យខ្លាំងផងហ្នឹងឲ្យទៅរក្សាស្រុកភូមិមិនកើតឥឡូវយើងមើលជនជាតិបរទេសវិញមើលយើងថាអាត្មានិយាយចឹងមិនប្រកាន់ម៉េចគេធ្វើចឹងក្រុមនេះតាក់គុំគិតអាគេគ្រប់ពេលមើលគេអ្នកខ្លាំងវិញអាមេរិកកាំងក៏ដោយអូស្ត្រាលីក៏ដោយទោះគេទៅនៅស្រុកណាក៏ដោយគេមិនដែលដូរឈ្មោះបើគេឈ្មោះជូននៅតែជូនម្ចាស់ពេទ្យ កន្ធបុប្ផាទៅកសាងពេទ្យនៅខ្មែរប្រហែលឆ្នាំឆ្នាំហើយគាត់មានដូរឈ្មោះឈើខ្មែរទេជួយ ខ្មែរមែនប៉ុន្តែនៅ ក្នុងនាមជាអីលោកស្អីលោកអីស្លាប់បាត់ហើយលោកអីអ្នកមើលជួយប្រាប់ផងមកគាត់មិនគួរភ្លេចឈ្មោះគាត់ទេអឺលោក Richner ស្អីណា Richner គាត់មានមកផ្លាស់ឈ្មោះថាខ្ញុំមកស្រុកខ្មែរខ្ញុំត្រូវដាក់ឈ្មោះថាខ្ញុំឈ្មោះឧត្តមមកកសាងអឺអឺមន្ទីរពេទ្យជួយខ្មែរដើម្បីយកចិត្តខ្មែរឲ្យដឹងយកចិត្តគេឲ្យឲ្យខ្ញុំនឹងដូចគេដែរមានចឹងមួយឯងវាអត់គេគេមាន កម្រិតខ្ពស់គេមិនប្រកាន់ជាតិសាសន៍ តែគេរក្សាខ្លួនគេបានឃើញទេអញ្ញើបានគេខ្លាំងគេខ្លាំងណាពួកវារឹងពីក្នុងស្អីដែលជាខ្លួនគេនឹងវានៅអញ្ចឹងគេមានមនុស្សធម៌គេអត់ប្រកាន់ជនជាតិណាដាក់ឈ្មោះអីរឿងរបស់គេក៏ប៉ុន្តែខ្លួនគេគេដឹងគេជាអីអញ្ចឹងបានគេខ្លាំង ទោះបីគេទៅជួយប្រទេសណាក៏គេមិនរំលាយខ្លួនជេរជាជនជាតិនោះដែរឥឡូវយើងមើលគ្នាយើងវិញមើលទៅនៅបរទេសច្រើនគ្នានឹងមានមោទនភាពប្រាប់គេថាខ្មែរទេយើងអាចដូរសម្លៀកបំពាក់យើងអាចដូរភាសា យើងអាចដូរមហោបអាហារប៉ុន្តែពូជកំណើតយើងនឹងដូរមិនកើតទេវានៅកពូជខ្មែរអញ្ចឹង អាត្មាទៅណាក៏នៅជាប់ពូជខ្មែរនោះគ្មាន ដូរទៅណាកើតហើយក៏គ្មានជនជាតិណាមកមើងងាយយើងមកបង្អាប់យើងថាយើងនឹងថោកទាបព្រោះតែយើងជាប់ឈាមជួជា ខ្មែរគ្មានទេអំពើថោកទាបរបស់យើងប៉ុណ្ណោះទេអំពើថោកទាបរបស់យើងប៉ុណ្ណោះទេ ដែលបញ្ជាក់ពីភាពតោកទាបរបស់យើងឈាមជួជនជាតិមិនមែនបញ្ជាក់កតាថោកទាបឬក៏ថ្លៃធ្នូរបស់មនុស្សទេ នឹងចឹងហ្នឹងហើយនេះវាបែកបន្តិចបើយើងចង់និយាយអញ្ចឹងគ្រប់យ៉ាងវាមកពីខាងក្នុងយើងសួរថាចុះខ្មែរយើងមិនក៏យ៉ាប់ទៅយ៉ាប់ទៅអីប្របាកអីអញ្ចឹងចុះពូជអង្គរទេអង្ការអង្គរវារឹងណាប៉ុន្តែអង្គររឹងយ៉ាងណាក៏ដោយបើចិត្តមនុស្សខ្សោយអង្គរជួយមិនកើតទេព្រោះអង្គរជារបស់ខាងក្រៅ មុនមនុស្សបៀលអង្គកើតចិត្តមនុស្សវារឹងមាំបណ្ឌៀលរបស់រឹងកើតចូលយូរទៅចិត្តតែទន់ខ្សោយចិត្តតែលាយ ម្ដងតិចម្ដងតិចដោយសារអីជ្រាយពីក្នុងវាជ្រាយពីក្នុងស្មានថាជនជាតិកមួនជ្រាយពីក្នុងហ្នឹងហើយតែយើងគិតពីជាតិគិតពីអីអីអីចឹងទៅម្នាក់ម្នាក់ចេញទៅ ជេរជនជាតិជាតិខាងហ្នឹង វាឆ្លៀនពៀនចេះវាឆ្លៀនពៀនចោះចេះចោះគ្មានទេទៅមើលប្រវត្តិសាស្ត្រឡើងវិញមើលប្រវត្តិសាស្ត្រឡើងវិញទៅវាជាធម្មតា ទេ មនុស្សនៅរបងចិត្តខាងវាឃ្លានដីគ្នាតែអញ្ចឹងធម្មតាតែអញ្ចឹងអ្នក ខ្លាំងតែងតែឈ្នះធម្មតាទេបើយើងខ្លាំងនោះវាគ្មានពីណាចង់រត់ចេញពីយើងមើលប្រវត្តិសាស្ត្រពីដើមមើល ដោយសារយើងវាអត់ខ្លាំងដល់អត់ខ្លាំងការគ្រប់គ្រងវាមិនដិតដល់អាហ្នឹងរាប់ពាន់ឆ្នាំពីមុនមានអីមាន មានចាំបាច់ប្រទេសណាមកវាយយកអត់ទេគឺខ្មែរគ្នាយើងគឺផ្ដាច់ខ្លួនចេញចឹងមកព្រោះឃើញថារស់នៅវាអត់កើតហើយដល់កើត មាន ទៅមួយបែកមួយបែកទៅមើលប្រវត្តិសាស្ត្រពីដើមមកបើមិនចឹងហ្នឹងហើយបើយើងខ្លាំងបើយើងរឹងមាំ ពីណាចង់ចេញពីយើង ពីណាចង់បំបែកខ្លួនទីហៅដូចខ្មែរសរិនរាល់ថ្ងៃហ្នឹងគឺមិនចង់ដាក់ខ្លួនខ្លួន ជាខ្មែរផងពីណា ថាសរិនឈឺចាប់ ចង់បំបែកមកខ្មែរវិញវាគ្មានទេបើយើងបង្កើតជំរកសុកសាននៅកន្លែងហ្នឹងបានមានអាមានតែធ្វើច្បាប់ធ្វើម៉េចកុំឲ្យគេចូលច្រើនតែកាលណាយើងរឹងដោយប្រទេសគេរីកចម្រើនអញ្ចឹងតែកាលណាយើងរឹងមានតែគេចង់មកនៅហើយកម្រិតច្បាប់មួយឃើញដូច អូស្ត្រាលីក៏ដោយស្អីក៏ដោយប្រទេសដែលខ្លាំងខ្លាំងហ្នឹងវីសាក៏តឹងអីក៏តឹងដូចស្អីគេគ្មានតង្វល់ណាមកនៅប្រទេសគេទេគ្មានវល់ទេគេ build តែខ្លួនឯងឲ្យខ្លាំងទៅអញ្ចឹងវាត្រូវ start ពីក្នុងមនុស្សយើងត្រូវ start ពីក្នុងហើយអាត្មាគ្រាន់តែមើលសន្តានយើងរាល់ថ្ងៃអាត្មាមិនដឹងថាលើកម៉េចឲ្យខ្មែរខ្លាំងទេ ម្នាក់ឯងអត់ខ្លាំងផងហ្នឹងតើឲ្យសហគមន៍មួយ ខ្លាំងមិនកើតបើម្នាក់ឯងអត់មានមោទនភាពខ្លួនឯងជាខ្មែរផងហ្នឹង អត់តែការមួយបរទេសដាក់ឈ្មោះបរទេសបាទដើម្បីសម្ដែងថាអញការមួយមួយមួយបរទេសកូនអញកាត់មុខតាមបរទេសឃើញទេមោទនភាពនឹងកាត់មួយគេមិនដែលមានមោទនភាពទាញគេឲ្យមកបោះខ្លួនឯងទេវាអត់ទេអញ្ចឹងមិនអលាយមើលតាំងពីអញ្ចឹងទៅមិនអលាយឧទាហរណ៍ថាឥឡូវបារាំងណាមួយមកការមួយកូនយើងដាក់ឈ្មោះរចនាដាក់ឈ្មោះសម្បត្តិដាក់ឈ្មោះអីហិញនិយាយអីយើទាញមកចឹងបានមកយំខ្លាំងយើងជាជនស្រូបទាញ យើងមិនជន់រំលាយខ្លួនឯងប៉ុន្តែមោទនភាពយើងមិនវាអត់មានឃើញណាដល់ដល់អត់មាន យើងសบายចិត្តនឹងរំលាយខ្លួន ទៅជារបស់គេ មានឈ្មោះដូចគេបានយើងលយកើតអាឈ្មោះខ្លួនឯងវាលយអត់កើតហ្នឹងហើយលយអត់កើតចឹងថ្មនិយាយបែកច្រើនបន្តិចណាពាក្យប៉ុនរឿងថា ត្រូវសុំវរពីសុំសេចក្តីសុខដូចចាស់ចាស់យើងជួនកាលគាត់ធ្វើវាអត់ត្រូវទេវតាទាំងអស់ហ្នឹងមកសុំសិទ្ធនៅមួយយើងសោះមកសុំទឹកថាការវីសាពីយើងសោះមកសុំដីយើងនៅសុំផ្ទះយើងនៅសោះយើងទៅជាលើកជាអាទិទេពទៅជាមែនទេពួកហ្នឹងត្រូវមកថ្វាយអង្គមយើងអូលោកម្ចាស់ផ្ទះហើយខ្ញុំអត់កន្លែងនៅទេខ្ញុំសុំនៅផងណាអញ្ចឹងបានត្រូវពួកយើងជាម្ចាស់ផ្ទះយើងខំរលុយយើងខំទិញដីយើងខំ ទម្រាំតសងផ្ទះបានហើយវាគ្រាន់តែមកនៅសោះអីក៏មករឹកធំហ៎ឃើញទេឲ្យខ្លាំងចឹងមើលខ្លាំងមិនបាច់តែមួយអីខ្លាំងតាំងពីចឹងឡើងឲ្យវាដឹងខ្លួនយើងថាយើងធ្វើអីយើងប្រឹងអីយើងជាម្ចាស់បើយើងវាអត់ដឹងអញ្ចឹងវាអត់ដឹងអញ្ចឹងមនុស្សសូមអធិស្ឋានផងអ្នកមុនមុនដែលមកឲ្យដូរឈ្មោះដាក់គេ នៅបរទេសអីកើតកូនដាក់ឈ្មោះគេទាំងស្រុងអី អាត្មាមិនថាអីទេ ពីព្រោះគ្មាននរណាធ្លាប់និយាយប្រាប់គាត់ទេញាតិញោមច្រើនដែរគាត់ស្ដាប់អាត្មានិយាយរឿងហ្នឹងគាត់ថាំងបើមានតែលោក ទេសនាប្រាប់គាត់តែអញ្ចឹងគាត់មិនដូរឈ្មោះដាក់គេអីទេឥឡូវឈ្មោះគាត់ហ្នឹងដូរទៅដាក់បរទេសទៅវាពិបាកទៀតទៅកន្លែងគេធ្វើការគេហៅផ្សេងមកមកផ្ទះគេហៅផ្សេងគាត់ថាពិបាកពិបាកទៅទៅកន្លែងធ្វើការយើង យើងគណថាឲ្យឈ្មោះបរទេស គេសំណុកហៅអីចឹង ហើយដល់ពេលគឺទៅរកកន្លែងធ្វើការរកឈ្មោះហ្នឹងរកឈ្មោះខ្មែររកអត់ឃើញគាត់ថាពិបាកតាតែគាត់តាមគេតាមឯងដែរហ្នឹងពីមុនមកគាត់ថាដល់គេប្រាប់គាត់អញ្ចឹងគាត់ថាបើមិនដាក់ឈ្មោះអឺបរទេសទេពិបាកអឺរកការងារធ្វើគាត់ថាអញ្ចឹងបាក់រស់នៅក្នុងសង្គមគេ ថាវាគ្មានទេវាគ្មានទេថាមកពីយើងវាគ្មានអមោទនភាពរបស់ខ្លួនឯង បើយើងមានមោទនភាពរបស់ខ្លួនឯងវាគ្មានអីជាបញ្ហាចង្រៃទេហ្នឹងអាត្មាមកនេះអាត្មាទៅរៀនហ្នឹងគ្រូហៅឈ្មោះអាត្មាមិនត្រូវអាត្មាប្រាប់គ្រូត្រូវតែអានឈ្មោះអាត្មាឲ្យត្រូវគាត់សាំងសុខីសាខីខី no ch here mean j j j j អសរ j ឲ្យវាថា j ជា yeah សាំងសុខីថាដល់ឲ្យថាដល់ត្រូវហ្នឹងហើយ នឹងចឹងហើយបើគិតមិនស្រួលថាអាត្មាកំពុងឌៀមដាមកំពុងតថាឲ្យមែនទេគណៈដាស់ទឿនស្មារតីទៅថាអឺយើងកុំបន្ទោសតែនរណាម្នាក់ដែលស្រុកយើងធ្លាក់តលដំណាក់កាលនេះណាយើងក៏ម្នាក់ក្នុងចំណោមធ្វើឲ្យស្រុកយើងវាខ្សោយយ៉ាងដែរយើងត្រូវមាន ទំនួលខុសត្រូវថាកុំអាងទៅថាខ្ញុំមិនមែនខ្ញុំមិនមែនមន្ត្រីរាជការផងខ្ញុំមិនមែន អ្នកដឹកនាំប្រទេសផងថាអត់ទេយើងត្រូវមានទំនួលខុសត្រូវមួយដែរជាកោសិកាក្នុងនឹងមួយដែរអ្វីត្បិតថាក្នុងរាងកាយរបស់មនុស្សមានខួរក្បាលអ្នកបញ្ជាដូចថាដូចជាប្រធាននាយកបដីនាយករដ្ឋមន្ត្រីថាខួរក្បាលចុះបេះដូងដូចជាសភាហើយនឹងកន្លែងមួយមួយដូចជា ដៃជើង ដូចជាខេតមួយមួយអឺកលៀនតម្រងនោមស្អីស្អីដូចជាស្ថាប័នមួយមួយធំធំរបស់ជាតិហ្នឹងហើយប្រជាជន ដូចជាកោសិកានៅគ្រប់កន្លែងថាវាសិតតែមានសារៈសំខាន់ក្នុងការធ្វើឲ្យរាងកាយនេះមិនទល់តែខូចកលៀនបានងាប់ទេមិនទល់តែខូចខួរក្បាលបានស្លាប់ទេមិនទល់តែកាំងបេះដូងបានស្លាប់ទេ ឈឺអីផ្សេងទៀតឲ្យតែឈឺទូទាំងកាយនឹងគង់តែស្លាប់ដូចគ្នាបើបើបើយើងជនជាតិយើងវាឈឺគ្រប់គ្នាដែរឈឺគ្រប់គ្នាហើយវាអត់មានកម្លាំងគ្រប់គ្នាទៅហើយ brain នៅនៅធ្វើក៏អត់កើតបេះដូងនៅវើក៏អត់កើតនឹងវាទល់តែទាំងអស់គ្នានឹងដូចជារឿងអសរសាស្ត្រអីចឹងវាទល់តែយើងខ្មែរហ្នឹងអ្នកផ្ទៀងផ្ទាត់អ្នកខំសរសេរឲ្យត្រូវហ្នឹងវាទៅឲ្យបរទេសណាមកលើកយើងនោះ បើទោះតែយើងនោះបើយើងមិនលើកខ្លួនឯងផងបើយើងអត់ទាំងស្រឡាញ់ខ្លួនឯងផងឲ្យពីណាស្រឡាញ់ខ្លួនយើងហ្នឹងហើយបាននិយាយច្រើនតិចណាប៉ុន្តែយូរយូរនិយាយម្ដងទៅឲ្យចេះគិតខ្លះថាពាក្យថាស្រឡាញ់ជាតិហ្នឹងកុំចាំបាច់តអញអ្នកធ្វើយុរដ្ឋមន្ត្រីបានអញស្រឡាញ់ជាតិថាមែនទេស្រឡាញ់ជាតិក្នុង នាមជាប្រជាជនស្រឡាញ់ខ្មែរក្នុងនាមជាខ្មែរអានោះស្រឡាញ់ហើយ តាំងពីភាសាតាំងពីអរិយាប័តស្អីស្អីដែលយើងអាចរក្សាបានដូចវាមានតម្លៃបើយើងរសាររងៃឆ្លោះមួយថ្មគ្មានរឿងអីទេរឿងតែជំនឿជឿផ្ដេសផ្ដាស់ហ្នឹងដែលអាងថាស្រឡាញ់ជាតិអីមួយឆ្លោះមួយថ្មហ្នឹងរៀនតែរឿងតែប៉ុណ្្នឹងប៉ុន្តែទៅមើលគិតមែនទេគាត់មានស្រឡាញ់រឿងហ្នឹងអីផងមកគាត់គាត់ជឿអញ្ចឹងជឿដើម្បីខ្លួនគាត់ផ្ទាល់ហ្នឹងគាត់មិនមែនដើម្បីជាតិដើម្បីស្អីគាត់ប៉ុណ្្នឹងចុះរឿងហ្នឹង មានសិទ្ធិសេរីភាពធ្វើទៀតក៏ធ្វើទៅអាត្មាមិនថាប៉ុន្តែដូចថាអស់មកកកដែរ